មកប្រាប់មកថា ស្ងាត់ប្រងក្នុងស្រុកអើយតែធ្លាប់មុលមកចុះស្ដីដនដឹងរំចូលចលមត់ប្រដីមកស្ទឹងរំពឹង

ៀបកាអងហើយគេមិនចំឡាយរំលោចាតងស្រីបានផ្ទះថ្មីស្ដីបនតុងបងចាំអីគុំ ស្ដុំសំឆ្ងាព្រៃវល់មកស្លេថ្លៃកសកបំពេ ថ្មីស្រីបនទុងបង ចាំអី